មេរោគ COVID-19 ឆ្លងតាមរយៈដំណក់ទឹកទូចទូចដែលខ្ទាតចេញមកក្រៅតាមរយៈក្អកឬកណ្ដាស់មិនមែនហោះហើរក្នុងខ្យល់ទេត្រូវចងចាំថា ដំណក់ទឹកទូចទូចរបស់អ្នកជំងឺទៅទីណា មេរោគនឹងទៅដល់ទីនោះ ត្រូវធ្វើដូចម្តេចដើម្បីកាត់បន្ថយហានិភ័យនៃការឆ្លងជំងឺ វិធីការពារលាងដៃរបស់អ្នកជាប្រចាំ ជាមួយសាប៊ូអាល់កុលឬជែលលាងដៃជាពិសេស សម្អាតដៃរបស់អ្នកបន្ទាប់ពេលប៉ះពាល់សត្វ មុនពេលនិងបន្ទាប់ពីរៀបចំឬបរិភោគអាហារ បន្ទាប់ពីប៉ះពាល់វត្ថុតាមទីសាធារណៈដូចជាបង្កាន់ដៃដៃទ្វារឡាក់បន្ទាប់ចេញពីបង្គន់និងនៅពេលឃើញដៃកខ្វក់ ជៀសវាងយកដែកប៉ះមុខច្រមុះភ្នែកនិងមាត់ត្រូវពាក់ម៉ាស់ឲ្យបាន ត្រឹមត្រូវ ដោយ ប្រកាសថាពាក់គ្រប់លើមាត់និងច្រមុះប៉ុន្តែជៀសវាងការប៉ះពាល់ផ្ទៃខាងក្រៅនៅពេលកំពុងពាក់ និងពេលដោះត្រូវបោះចោលភ្លាមនៅម៉េះដែលបានប្រើ រួចលាងដៃរបស់អ្នកឲ្យស្អាតត្រូវខ្ទប់មាត់ និងច្រមុះនៅពេលក្អកឬកណ្ដាស់ដោយក្រដាសជូតមាត់ក្រមាឬបត់កែងដៃរួចហើយលាងសម្អាតដៃភ្លាមភ្លាម។ រិភោគអាហារឆ្អិនល្អនិងផឹកស្អាតបោះចោលកាកសំណល់ក្នុងធុងសំរាម ដែលមានគម្របបិទជិតជៀសវាងប៉ះពាល់ជាមួយសត្វព្រៃ ឬកន្លែងចិញ្ចឹមសត្វដោយគ្មាន ពាក់សម្ភារៈការពារខ្លួន។ជៀសវាងប៉ះពាល់អ្នកជំងឺអនុវត្តគម្លាតបុគ្គលរក្សាគម្លាតសុវត្ថិភាព ក្សាចម្ងាយយ៉ាងហោចណាស់2ម៉ែត្រពីគ្នា។ មាត់កុំលៀតបុគ្គលកុំចាប់ដៃគ្នា និងកុំអោបគ្នា និងជំនួសដោយការសំពះអនុវត្តកុំលៀតសង្គម កាត់បន្ថយការជួបជុំមនុស្សច្រើនកាត់បន្ថយការធ្វើដំណើរតាម ការដឹកជញ្ជូនសាធារណៈនិងមិនចេញក្រៅផ្ទះបើមិនចាំបាច់ការដាក់ខ្លួនឲ្យដាច់ដោយឡែកនៅផ្ទះ ទាំងការស្នាក់នៅទាំងការហូបចុកនិងការប្រើប្រាស់បន្ទប់ទឹក រយៈពេល14ថ្ងៃក្រោយត្រឡប់ពីក្រៅប្រទេសឬខេត្តផ្សេង។ប្រសិនបើអ្នកមានរោគសញ្ញាដូចជាគ្រុនក្តៅ ឈឺបំពង់កក្អកហៀនសម្បោឈឺក្បាលឈឺសាច់ដុំឬរាគនិងពិបាកដកដង្ហើមនិងមានប្រវត្តិធ្វើដំណើរពីតំបន់ដែលមានជំងឺឆ្លងឬបានប៉ះពាល់អ្នកដែលមានជំងឺ Covid-19 ក្នុងអំឡុងពេល14ថ្ងៃមុនចេញរោគសញ្ញាខាងលើសូមទូរស័ព្ទជាបន្ទាន់ទៅកាន់លេខ115ដើម្បីពិគ្រោះយោបល់ ដើម្បីព័ត៌មានបន្ថែមសូមតាក់ទងទៅកាន់លេខ115សូមអរគុណ